ដោយសទ្ធាការជំនឿនេះលោកឲ្យជឿ4យ៉ាងដែលត្រឹមត្រូវមិនខុសត្រឹមត្រូវជំនឿទី1កម្មសទ្ធាសទ្ធាប្រែតែជឿឲ្យជឿទៅលើការងារថាត្រូវតែធ្វើការងារទី2វិបាកសទ្ធាជឿផលរបស់ការងារដែលយើង ធ្វើហើយត្រូវតែបានផល ឲ្យផលជាអាក្រក់ល្អទៅតាមអំពើដែលយើងធ្វើទី3កម្មមេសកតាសទ្ធាជឿថាការងារនឹងជារបស់យើងគ្រប់គ្នាត្រូវតែធ្វើការអត់បានទេបើគាត់យ៉ាងខ្ញុំមកបាញ់ខ្ញុំមិនធ្វើការមានត្រឹមមានសម្បត្តិមានចំណេះវិជ្ជាបានបានតែត្រូវតែធ្វើបានទី4តថាគតពោធិសទ្ធាជឿបញ្ញាត្រាស់ដឹងរបស់ពុទ្ធព្រោះពុទ្ធ ជាមហាទស្សនវិទូជាមហាអ្នកប្រាជ្ញដែលដឹងអ្វីទាំងអស់សពគ្រប់ដោយសារបញ្ញា ដឹងមិនខុសទេបញ្ញារបស់ប្រពន្ធមានដល់5 1ចក្ខុបញ្ញាលោកឃើញច្បាស់ដូចភ្នែកយើងមើលឃើញកន្លែងចឹងទី2ញាណៈ បញ្ញាដែលលោកដឹងអីគឺដឹងមិនខុសដឹងពេញទី3បញ្ញាគឺបញ្ញាដឹងមិនភ្លាត់ដឹងមើលមិនភ្លាត់ដឹងពេញមិនខុសទី4វិជ្ជាគឺដឹងនឹងបំបត្តិសេចក្តីបញ្ញាបំបត្តិសេចក្តីសង្ស័យអស់បងទី5 អលោកកបញ្ញាជាពលឺភ្លឺស្វាងបំបត្តិសេចក្តីល្ងងអស់ប្រពុតអត់មានសេចក្តីល្ងងសេះសល់ទេញោមអស់រលីងអត់មានទេនឹងបានគេហៅថាពុទ្ធៈនឹងលោកអ្នកដឹងនេះបញ្ញារបស់ប្រពុតពុទ្ធបរិស័ទត្រូវជឿ4យ៉ាងនឹងដែលត្រឹមត្រូវមិនខុសបើជឿខុសវិញនឹងគឺអត់ត្រូវទេជឿមិន ញោមញាតដែលមិនយកជឿតែចង់បានអីមានភ័យអីក៏ឡើងបន់ស្រន់បួងសួងសុំទេវតាប្រអិនបបរមហើយជឿជឿនឹងអត់ត្រូវទេពពុទ្ធបដិសេធមុនយើងហើយពូជរបស់ប្រពន្ធនៅក្រោមនឹងឯងពូជលោកនៅក្រោមនឹងប៉ុន្តែលោកត្រាស់ដឹងមាន បញ្ញាញាណតែយីរឿងនឹងមានពេជ្រឯណា ក្រឹមតែជាជំនឿ គេនាំមនុស្សឲ្យជឿទៅបែអូវធូចិនណាកុំឲ្យចិត្តបើកើតទុកពេកមានទីពឹងប៉ុន្តែវាអត់បានផលទេបើជឿ4យ៉ាងហ្នឹងបានបានផលប្រយោជន៍សម្បត្តិត្រឹមដល់មកយើង បើថាជឿទៅការបន់ស្រន់ពងសួងអត់បានទេជំនឿគ្មានហេតុផលអីទេគ្រាន់តែនាំមនុស្សឲ្យជឿអត់ប្រយោជន៍ឥឡូវញោមញាតគិតមើលមក ញោមញាតធ្លាប់បន់ស្រន់បួងសួងសុំទេវតាផ្អែនប្រព្រំតាំងពីសក់ខ្មៅដល់សក់សដែលឃើញទេវតាដែលញោមសុំឲ្យជួយយកអីមកឲ្យអត់ទេអត់ទេសោះស្អីដែលមានចំណេះបញ្ញាទ្រព្យសម្បត្តិអីក្នុងផ្ទះមានតែពីខ្លួនឯងធ្វើតើចុះបើ មានពីខ្លួនឯងឈើចាំបាច់ទៅសុំគេធ្វើអីបើធ្វើតែខ្លួនឯងតដែលហ្នឹងណា ចាំទៅសុំគេធ្វើអីបើបានតែពីខ្លួនយើងធ្វើអាសុំគេមិនដែរបានហ្នឹងនឹងពុទ្ធឧបនិស្ស័យអត់ពុទ្ធសាសនាមិនមែនសាសនាទីពឹងអ្នកដទៃទេលោកឲ្យទីពឹងខ្លួន គឺទីពឹងកាយវាចាចិត្តរបស់ខ្លួនយើងឲ្យធ្វើការងារស្អីកើតពីនឹងទាំងអស់វិញលាអត់កំបាំងដែរអាយងគឺវាប្រកាសយ៉ាងម៉ែនបើប៉ុណ្ណឹងឲ្យមិនជឿមិននឹងអ្នកណាបញ្យល់មិនទៀតទេបានន័យថាល្ងងនោះវាជ្រៅពេក ព្រោះគេបញ្យល់មិនជឿទៀតហ្នឹងអាសុំគេអត់ដែល បាននៅតែជឿអាធ្វើខ្លួនឯងបានតែនឹងបានពីខ្លួនឯងតែមិនជឿទៀតនៅសម្រាប់ពុទ្ធសាសនាពពុទ្ធលំអោយដល់សុំគេទេ ធ្វើខ្លួនឯងរួចត្រូវសន្សំបញ្ញាឲ្យកើតឡើងបានរស់ទ្រព្យសម្បត្តិបាន បញ្ញាដល់ត្រូវហ្នឹងហើយបញ្ញានឹង អាត្មាសំដែងតែដដែលដដែលប្រាប់ដល់ញោមញាតិ ពពុទ្ធលោកសំដែងថាអ្នកប្រាជ្ញលោកពូលថាប្រាជ្ញានឹង ប្រសើរណាស់ដូចជាប្រច័នដែល ប្រសើរជាងផ្កាយនៅលើមេឃខ្ញុំមើលប្រច័នមកវងធំជាងផ្កាយទាំងអស់មកមកមេឃហ្នឹងមកអាកាសលោកថាសិលក្តីសេរីក្តីធ្វើរបស់សពបរោះក្តីក៏រមែងទៅតាមបុគ្គលដែលមាន បញ្ញាដែរ មនុស្សដ៏អត់មានបញ្ញាមិនអាចសម្អាតកាយវាចាឲ្យបានស្អាតល្អបានទេណាញោមណាទើបអ្នកនឹងមានបញ្ញា បានសម្អាតកាយវាចាបានគឺសិលហ្នឹងរសាសិលបានអរិមនុស្សដែលមានបញ្ញាអាចធ្វើជីវិតខ្លួនឲ្យមានសេរី សេរីគឺសួស្តីជោគជ័យសេចក្តីសុខចម្រើនទ្រព្យសម្បត្តិក្នុងជីវិតមនុស្សគឺសេរីសេរីហ្នឹងដែលសារមនុស្សមានបញ្ញាដែលបានធ្វើកម្ម ឬធ្វើរបស់សពរោះទៀតគឺ ពាក្យទូមាន ព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធព្រះសម្មាសម្ពុទ្ធជាព្រះសពរោះពពាក្យធ្វើដែលលោកសម្ដែងជាសពរោះសធើបានអ្នកជ្រះថ្លាក្នុងធ្វើរបស់សពរោះគឺដោយសារមានបញ្ញត្តិដែរមើលញោមញាតមែនទេជ្រះថ្លារសាសិលធ្វើសេចក្តីល្អដោយសារមានបញ្ញាដែលអត់បញ្ញាទៅធ្វើអីកើតអានេះមកថាប្រភពនៃបញ្ញា លោកសរសើរណាស់នេះសូមឲ្យញោមញាតទាំងឡាយនឹងជ្រាបអំពីពុទ្ធសាសនាគឺអត់មានឲ្យទៅពឹងណាណាទេពឹងណាណាក៏វាមិនបានបងនឹងចឹងបើកណាយើងនៅតែពឹងពីទៀតបានន័យថាយើងក៏មិនចេះដឹងអីទេអីដល់សប្តាហ៍ថ្ងៃនេះញោមញាតកាន់ពុទ្ធសាសនា ដល់ទៅឃើញប្រព្រឹត្តពិធីកម្មផ្សេងៗឃើញតែធ្វើក្រៅពុទ្ធសាសនានឹងច្រើនណាស់សួរថាមិនបានធ្វើថាមកពីញោមញាតអ្នកម្ចាស់ជ្រះតឡាប៉ុននឹងគាត់មិនយល់គេនាំទៅធ្វើឯណាតែពេញទឹកពេញដីថាសាសនាអីគេបញ្យល់បានធ្វើទៅបានសុខបានសួស្ដីជាយមង្គលអីណាមានអាអ្នកនាំទៅនាំអាគ្នាអ្នកមិនដឹងនោះឲ្យកាន់តែទៅទៀតអញ្ចឹង សាមញ្ញញោមណាអុយយ៉ាងទៅនិយាយថាអ្នកខ្វាក់ទៅនាំអ្នកខ្វាក់ដើរដឹកដៃគ្នាទៅក៏មានទៅរោផ្លូវអីឃើញអត់ទេអានឹងអត់នោះសំសំអញខុសច្រើនណាស់បានអាត្មាទេសនាចេះតែដល់តម្រង់ញោមទៅទេមេគាពុទ្ធសាសនាឯនេះទេញោមធ្វើនឹងវាមិនមែនផ្លូវសាសនាទេបង អីវាអាណិតថាញោមអត់ដឹងទៅពឹងគេណាឲ្យគេដឹកដឹកទៅកាន់អាផ្លូវខុសនឹងទៅទៀតធ្វើម៉េចទៅនឹងបានអាត្មាចេះតែសំដែងប្រាប់ញោមញាតព្រះពុទ្ធសាសនាឯនេះទេ បានអាត្មាលើកបុរាណភាសិតមកសំដែងថាអើយបុរាណថាសត្វបារោខអង្គុយមេពោទៅស៊ីផ្លែជ្រៃវាមិនស៊ីផ្លែពោទេ ញោមឡើងក៏ឆ្ងល់ស្អីទៅឬដេកគុណទេសនាថាសត្វបរោខោអង្គុញមេឃពោស៊ីផ្លែជ្រៃមិនយល់ឯថាញោមឯងណាកាន់សាសនាមិនស្គាល់ថាបរោខោហើយវិញញោមផ្លែពោញោមមិនស៊ីទៅស៊ីតែផ្លែជ្រៃផ្លែពោគឺសិលសមាធិបញ្ញាហ្នឹងញោមបរិភោគផ្លែពោហ្នឹងបានចេញរួចចាក់ទុក ញោមទៅបរិភោគផ្លែជ្រៃទៅបន់ស្រន់ពុងសុំសុំឲ្យគេជួយនឹងធ្វើម៉េចនឹងរួចបានតែអាត្មាថាសម្បត្តិត្រឹមញោមមានពេញតែផ្ទះហ្នឹងអាហ្នឹងធ្វើខ្លួនឯងកម្មទូកម្មហើយហ្នឹងទូការងារហើយដែលប្រពន្ធលោកពន្រៀនហ្នឹងអត់ទៅសុំគេមានដែលទៅបានអីតែប៉ុន្តែដល់ញោមมันបានត្រេះរិះរោហេតុរបស់ក៏ចាតែជឿចេះតែធ្វើអញ្ចឹងឯងទៅ បានមកទេសនាឯណែកែចេញឈប់សុំគេអត់បានទេអ្វីឥឡូវប្រយោជន៍អ្វីដែលមានក្នុងផ្ទះគឺធ្វើខ្លួនឯងទេមិនមែនណារែកយកមកឲ្យទេអាដែលទៅសុំគេមិនឃើញណាណាយកអីមកឲ្យទេនឹងពញយកច្បាស់ចាបើយកច្បាស់มันបបាក់សំអត់បបាក់សំមិនទៀតទេខំធ្វើទៅ នៅសំឲ្យយើងញៀននឹងជ្រាបអញ្ចឹងតោសម្រាប់ពុទ្ធសាសនាជាសាសនាដែលយើងពុទ្ធពុទ្ធបណ្ឌិតនឹងធ្វើការងារយើងញៀនដឹងទេសាសនាដតីទៀតគេថាទេវតាប្រអិនប្រព្រំនឹងមានដែកជាមានអនុភាពនៅ គ្រប់គ្រងជីវិត មនុស្សទាំងអស់មនុស្សទាំងអស់នៅក្រោមអាណានិគមរបស់ព្រះទេណាចុះព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាម៉េច ថាតែមនុស្សទេប្រកែជាងទេវតាប្អិនប្រប្រំអូលោកសំដែងអញ្ចឹងច្បាស់ហើយលោកបានថាបើមិនមាន មនុស្សធ្វើល្អទេទេវតាប្អិនប្រព្រំក៏មិនមានដែរនឹងលោកប្រាប់ហើយលោកប្រាប់ថាបើគ្មាន មនុស្សធ្វើល្អគឺ អត់មានទេទេវតាប្អិនប្រព្រំហ្នឹងបាទលោកបញ្យល់ទៀតតើមនុស្សធ្វើល្អថ្នាក់ណា